បាទសួស្តីបងប្អូនមិត្តជាងយើងអឺថ្ងៃនេះខ្ញុំចង់ចែកលេខនឹងប្រាប់ដល់បងប្អូនមិត្តជាងយើងអំពីសេមាមើលទូរស័ព្ទដែលមិត្តជាងតែងតែមានប្រើហើយនឹងយល់ដឹងអំពីប្រព័ន្ធភ្លើងរបស់ទូរស័ព្ទខ្លះហើយនឹងដំណើរការរបស់ទូរស័ព្ទតាមដំណាក់កាលអញ្ចឹងសូមនិយាយពី tool សម្រាប់មើល នេះអាពណ៌យ៉ាងដូចដៃមកនេះគឺគេហៅថា Wu Senji អឺ Wu Senji ឥឡូវហ្នឹងក៏វាកំពុងតែល្បីដែរគឺជា tool មើលសមាដែលមានសមាច្រើននៅក្នុងហ្នឹងហើយវា update ក៏លឿនចឹងនេះវា Wu Senji ហើយមួយទៀត Borneo Borneo នេះគឺវាផ្ដោតទៅលើ Oppo Vivo iPhone ក៏មានក្នុងហ្នឹងដែរអាហ្នឹងក៏ tool មើលសមាដែរហើយអាហ្នឹងពេលភ្ជាប់វាពីរនេះគឺត្រូវតែអស់លុយ វាអាចនឹង50 60រៀលអញ្ចឹងនៅក្នុងរយៈពេល1ឆ្នាំហើយមួយទៀតយើងនិយាយអំពី refog refog នេះក៏ជា tool មើលសីមាដែរ tool មើលសីមា refog នេះគឺជារបស់ free ទេប៉ុន្តែពីមុន free រៀងទលំទលាយដែរតែឥឡូវចាប់ដើមគិតលុយខ្លះខ្លះហើយឃើញតែមួយនេះអត់គិតលុយសោះ phone box គឺចេញដំបងគេហ្នឹងខ្ញុំប្រើយូរដែរ phone phone box នេះយើងអាចមើលប្រដៅអត់បាន ហើយសូមបើកតែមួយសិនមកខ្ញុំបើកពី Wu Senji អញ្ចឹងនេះជាដំណើរការ Wu Senji យើងបើកមកមាននៅខាងយើងនិយាយថាឆ្វេងដៃនេះវាមាន model ឈ្មោះទូរស័ព្ទនេះច្រើនណាស់គេយើងចង់ឆែកមើលសេម៉ាអីគេយើងបើកលើនឹងមកឥឡូវខ្ញុំសូមនិយាយពី iPhone iPhone យក6 plus 7 plus ចុះ ឥឡូវយក7 plus ក៏បានផ្សេងទៅបានបើខ្ញុំបើកលើ iPhone សិន iPhone ហ្នឹងវា load iPhone មាន load ដល់13 Pro Max តែយើងចង់បើកពី model មួយណាមាន XS Max X XR XE គឺមានគ្រប់ model ឲ្យទាំងអស់តាំងពី 3G ទៅអញ្ចឹងយើងយើងត្រូវយើងចង់បើកមើលមួយទៅតែគាត់ថាអានេះខ្ញុំនិយាយពី tool មើលសីមាផងហើយនឹងថ្ងៃនេះចង់ប្រាប់ បងប្អូនមិត្តជាងយើងអំពីដំណើរការភ្លើងភ្លើងរត់នៅក្នុង main board របស់ទូរស័ព្ទអញ្ចឹងខ្ញុំសូមបើកលើ7 plus ចាទូទៅ7 plus មានចូលច្រើនអញ្ចឹង7 plus ណាពេលបើកមកលើ block 7 plus ហ្នឹងវាមានពាក្យនេះ single layer មានពាក្យ multi layer អញ្ចឹងទៅវាច្រើនអញ្ចឹងទៅតាមដំណាក់កាលប៉ុន្តែនេះជា ប្លុកដែលគេចងមកមានដៃក្រាមានអីទីបើយើងចង់បើកមកត្រឹមតែសមាធម្មតាយើងយកឲ្យលើគេទៅមក single layer ទៅមកហើយយើងពិនិត្យមើលខាងក្រោមមួយទៀតគឺមានគេហៅឈ្មោះ iPhone 7 Plus ហេតុអីបាន iPhone 7 Plus មានដល់តែ2 3 4អញ្ចឹងអាហ្នឹងយើងកុំឆ្ងល់គឺគេហៅថា iPhone 7 Plus ទៅវាមានម៉ាស៊ីនប្រភេទ board Intel ហើយនិង board Qualcomm អញ្ចឹងអានេះជាប្រភេទម៉ាស៊ីនទេ ប្រភេទម៉ាស៊ីន Intel ហើយនិង Qualcomm ហ្នឹងគឺខុសគ្នា តា baseband ទេមួយគេហៅថា baseband តូច baseband ធំអីចឹងណាប៉ុន្តែដំណើរការរបស់វាគឺប្រហាក់ប្រហែលគ្នាទេអញ្ចឹងខ្ញុំសូមបើកយក in អឺ Intel ក៏បាន Qualcomm ឥឡូវយកលើកហ្នឹង Intel ណាបើកទៅចាំវាទៅណាវាលោតទាំងមកហើយហ្នឹងនេះវាលោតទាំងអញ្ចឹងមក ហេតុនេះបានយើងជាជាងចូលទូរស័ព្ទយើងត្រូវតែចេះមើលពីសីមាប្រព័ន្ធភ្លើងរត់នៅក្នុងទូរស័ព្ទបើសិនជាអត់មានសីមាប្រព័ន្ធភ្លើងនឹងបង្ហាញពីផ្លូវយើងធ្វើទេយើងអត់ដឹងថាវាក្នុងធ្វើពីណាទៅណាទេសំបីតែខ្ញុំក៏អត់ដឹងដែរថាទូរស័ព្ទនឹងត្រូវធ្វើពីណាពីណាវាយើងរៀងងងឹតហ្មងលក្ខណៈថាអត់ដឹងថាអាមួយណាវារត់ដល់ណាវា ជាប់គ្នាយ៉ាងម៉េចយ៉ាងម៉េចអាមួយណា IC របស់អីបើអីអត់ទេអញ្ចឹងបានខាងក្រុមហ៊ុនហ្នឹងគឺគេធ្វើសេមាហ្នឹងមកគឺជួយបងប្អូនមិត្តជើងយើងដើម្បីឲ្យយើងអឺមើលសេមានៅក្នុងទូរស័ព្ទនេះគឺជាសេមាទូរស័ព្ទប៉ុន្តែបើសិនជាស្ដែងអឺនៅលើទូរស័ព្ទគឺវាអញ្ចឹងមែនវាអត់ខុសពីសេមាហ្នឹងទេនេះ ថាឥឡូវនេះម៉ាស៊ីនអញ្ចឹងហើយយើងយើងមើលឃើញដូចគ្នាណាដូចគ្នាអញ្ចឹងអញ្ចឹងថ្ងៃនេះខ្ញុំសូមនិយាយតែពីគេថាសូមណែនាំតែពីចំណុចទៅណាព្រោះបើនិយាយពីក្នុងទូរស័ព្ទហ្នឹងវាមានច្រើនណាស់មាន IC មាន CPU មាន hard disk មានអីតែខ្ញុំនឹងព្យាយាមចែកលេខបងប្អូនយើងនៅក្នុងក្រុមឲ្យយល់ដឹងអំពីប្រព័ន្ធសេមាភ្លើងទូរស័ព្ទបានតាមដំណាក់កាល ណាអញ្ចឹងខ្ញុំសូមនិយាយពីយើងចំណុចចាប់ផ្ដើមទៅទូរស័ព្ទគឺបើកចេញអីចេញគឺតតមានថ្មត្រូវណាបើមានថ្មអញ្ចឹងយើងសូមនិយាយចេញពីជើងថ្មជើងថ្មរបស់ទូរស័ព្ទអញ្ចឹងណាជើងថ្មរបស់ទូរស័ព្ទនៅកន្លែងនេះណានេះខ្ញុំចុចលើពឹបឃើញបើសិនជាយើងអត់មានសេមានឹងមើលទេគឺយើងអត់ដឹងថាជើងថ្មនឹងវាត្រូវរត់ទៅណាទៅ IC មួយណាទេដែលដែលពាក់ព័ន្ធជាមួយនឹងជើងថ្មអញ្ចឹងណាអញ្ចឹងទូរស័ព្ទ គឺតតែមានថ្មបានយើងអាចបើកចេញបានអញ្ចឹងអានេះសូមនិយាយចេញពីជើងថ្មជើងថ្មគឺគេហៅឈ្មោះរបស់វាហ្នឹងគឺភ្លើងនេះឈ្មោះវានៅខាងក្រោមនេះណានេះ PP បាត់ VCC VCC ហ្នឹងជាចំណុចជើងថ្មគេហៅថាជើងថ្ម អ្នកខ្លះទៀតគេហៅថាដើមផ្លូវមួយទៀតគេហៅថាអឺភ្លើងជើងថ្មភ្លើង VCC អញ្ចឹងព្រោះឈ្មោះវាតែមួយទេតាមតំបន់តាមកាហាហៅមិនក៏បានដែរតែគាត់យើងគ្រាន់តែដឹងថាអាហ្នឹងជាភ្លើងជើងថ្មគឺភ្លើងដែលរត់ចេញពីថ្មបើសិនជាយើងចង់វិភាគទៅលើទូរស័ព្ទបើសិនជាឧទាហរណ៍ថាយើងយកទូរស័ព្ទហ្នឹងកັບជាមួយ power supply កັບទៅវាឆ្លងកន្លែងហ្នឹងហើយគឺវាអាចនឹងពាក់ព័ន្ធជាមួយ EC ដែរវារត់ទៅនឹងដែរអញ្ចឹងណាយ៉ាងហ្នឹងគេហៅថាភ្លើងជើងថ្ម ហើយបន្ទាប់ពីភ្លើងជើងថ្មហ្នឹងមកយើងត្រូវស្គាល់ពីភ្លើង ជើងថ្មហើយបន្តមកទៀតភ្លើងជើងថ្មវាបានថ្ម បានថ្មចូលមកចំ IC មួយពីរនេះដល់ពេល IC 2ហ្នឹងវាចាប់ផ្ដើម ធ្វើការទៅមុខទៀតវាធ្វើការទៅមុខទៀតគឺវាបញ្ជូនភ្លើងថ្មហ្នឹងផលិតទៅជាភ្លើងមួយទៀតដែលនៅក្នុងទូរស័ព្ទសឹងតែមានសឹងតែទាំងអស់គឺអានេះគេហៅថាភ្លើងភ្លើង PP VDD man អាហ្នឹងសម្រាប់7 plus ណា7 plus គឺមានភ្លើងហ្នឹងដល់ X ដល់ A ក៏មានដែរហើយនឹងអឺភ្លើង VDD man ហ្នឹងគឺវាវារត់ទៅគេថានិយាយថារត់ទៅចិញ្ចឹមចុះរត់ទៅចិញ្ចឹមអ៊ីសេទាំងអស់ហ្នឹងណាដែលដែលដែលពាក់ព័ន្ធជាមួយវាហ្នឹងគឺវារត់ចូលទៅដើម្បីចិញ្ចឹមចិញ្ចឹមអ៊ីសេទាំងអស់ហ្នឹងឲ្យវាចាប់ផ្ដើមដំណើរការ អញ្ចឹងកំហូចបោះប្រព័ន្ធភ្លើង VDD man ហ្នឹងបើសិនជាវាឆ្លងខូចវាឆ្លង direct គឺប្រកាសជាបើកអត់ចាញ់ទេឆ្លងធ្លាក់ម៉ាស់យើងនិយាយថាឆ្លងធ្លាក់ម៉ាស់ទៅគឺទូរស័ព្ទហ្នឹងបើកអត់ចាញ់ទេអញ្ចឹងយើងគាត់ថាបើសិនជាភ្លើង VDD man នឹងឆ្លងហើយ គឺទូរស័ព្ទបើកអត់ចាញ់ទេណាហើយបើថាឆ្លងកន្លែងចំណុចនេះមួយ ចំណុចនេះ ចំណុចនេះចំណុចនេះគឺឆ្លងទាំងអស់ហ្មងនៅក្នុងម៉ាស៊ីនហ្នឹងគឺម៉ាស៊ីនហ្នឹងឆ្លងទាំងអស់អញ្ចឹងយើងស្គាល់អំពីភ្លើង VDD man ហ្នឹងជាមុនសិនមុននឹងយើងចង់ចូលទៅជួសជុលម៉ាស៊ីនទូរស័ព្ទបន្តទៀតអញ្ចឹងខ្ញុំខ្ញុំនិយាយថាបញ្យលប្រាប់បងប្អូនយើងឲ្យស្គាល់ពីភ្លើង VDD man ហ្នឹងសិនទៅហើយកំហូចរបស់វា បើសិនជាភ្លើង VDD man នឹងឆ្លងគឺទូរស័ព្ទបើកអត់ចាញ់ទេអលុតហើយហើយមុននឹងយើងទៅជួសជុលម៉ាស៊ីនគេសិនភ្ញៀវគឺយើងត្រូវតាដឹងពីដំណើរការប្រព័ន្ធភ្លើងនឹងដែរយើងត្រូវដឹងពីភ្លើង VDD man នឹងវាល្អឬក៏អត់បើសិនជាភ្លើង VDD man ល្អហើយ គឺមានន័យថាមកឡុកភ្លើងប្រហែលហ្នឹងគឺវាអត់ខូចទេអញ្ចឹងវាទៅជា ចំណុចផ្សេងមួយទៀត អញ្ចឹងអានេះខ្ញុំគ្រាន់តែចង់ឲ្យបងប្អូនយើងស្គាល់អំពីភ្លើង VDD man VDD man ហ្នឹងវានៅមានភ្លើងមួយទៀតដែលរត់ឆ្លងកាត់ជាមួយគ្នាហ្នឹងគឺ VDD boost មួយទៀតហ្នឹងហើយតែខ្ញុំសូមនិយាយពី VDD man ហ្នឹងឲ្យស្គាល់មកវគ្គសិនទៅចាំដល់ពេលវគ្គក្រោយគឺចាំខ្ញុំអឺសម្រាយតទៅមុខទៀតអាហ្នឹងបានយើងអាចនឹងចាប់យកបានអញ្ចឹងណាតែគ្រាន់តែយើងចំណាំថាបើសិនជាភ្លើង VDD man នឹងឆ្លង គឺទូរស័ព្ទបើកអត់ចេញទេវាមានទូរស័ព្ទបើកអត់ចេញករណីវាមានច្រើនតែនេះសូមនិយាយថាភ្លើង VDD man ភ្លើង VCC ហ្នឹងវាអាចនឹងតែមួយទេភ្លើងពីរនឹងឆ្លងហើយគឺទូរស័ព្ទរលត់ហើយបើកអត់ចេញទេ បាទអញ្ចឹងខ្ញុំមានប៉ុណ្ណឹងចែកម្លែកបងប្អូនយើងបាទអរគុណ